នាងចេញពីខ្ញុំទៅទុកឲ្យខ្ញុំរងាសោកសៅតែម្នាក់ឯងមែនទេខ្ញុំនឹកនាងចង់ឲ្យនាងមើល 啊。 សាច់នឹងខ្ញុំឡើងមនុស្សជប់មានចិត្តពីខ្ញុំទៅ ជប់នាងចេញពីខ្ញុំទៅទុកឲ្យខ្ញុំរងងាសោកសៅតែម្នាក់ឯងមែនទេខ្ញុំនឹកនាងចង់ឲ្យនាងមើលវិញចិត្តទំតែងចង់បាននាងក្បែរតែវាមិនអាចទេនាងទៅចោលខ្ញុំហើយ